សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅថ្ងៃនេះជាមួយនឹងមុខម្ហូបបែបងាយងាយឆាមឹកខ្ទឹមខ្យល់ចង់ដឹងរបៀបធ្វើយ៉ាងណាតោះទៅធ្វើទាំងអស់គ្នាដំបូងយើងត្រូវស្រុះមឹកឲ្យឆ្អិនបន្តិចជាមុនសិនដើម្បីកុំឲ្យមឹកនៅពេលឆាវាចេញទឹកមកច្រើនចំពោះមឹកនេះផងដែរបងប្អូន អាចហាន់ទៅតាមចំណង់ចំណូលចិត្តបាន ឥឡូវឃើញថាមឹករបស់យើងបានស្រស់រួចហើយយើងចាប់ផ្ដើមឆាតែម្ដងដំបូងយើងដាក់ខ្លាញ់ចូលទុកខ្លាញ់ឲ្យរាងក្តៅបន្តិចបន្ទាប់មកដាក់ខ្ទឹមសចូលកូរឲ្យឡើងក្លិនឈ្ងុយបន្តិចសិនពេលដែលខ្ទឹមសរបស់យើងមានក្លិនឈ្ងុយល្អហើយយើងបន្ថែមជាមួយនឹងម្ទេស ចំពោះមតិនេះផងដែរបងប្អូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តបើសិនជាអត់ចូលចិត្តហឹរបងប្អូនអាចបន្ថយបានឥឡូវនេះយើងចាប់ដើមដាក់ជាមួយនឹងមឹករបស់យើងកូរច្របល់ចូលគ្នាឲ្យសព្វបន្តិចរួចហើយបន្ថែមជាមួយនឹងស្ករសម្សៅស៊ុបខ្នុរទឹកត្រីប្រេងខ្យង ទឹកស៊ីអ៊ីវខាប់ប៊ីចេងបន្ថែមជាមួយនឹងទឹកស្អាត បន្តិចបន្ទាប់មកកូរច្របល់ចូលគ្នាចុះឡើងចុះឡើង រួចហើយបងប្អូនអាចភ្លក់រសជាតិទៅតាមចំណង់ចំណូលចិត្តបាននៅពេលដែលមឹករបស់យើងមានរសជាតិល្មមហើយយើងអាចបន្ថែមជាមួយនឹងដើមខ្ទឹមខ្យល់របស់យើងចូល រួចហើយកូរច្របល់ចូលគ្នាឲ្យរាងឆ្អិនដើមខ្ទឹមខ្យល់បន្តិចជាការស្រាញ់ងាយងាយទេបងប្អូនចំពោះមុខម្ហូបមួយមុខនេះវាមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំខ្លាំងណាស់ឥឡូវនេះឃើញថាឆាមឹករបស់យើងបានឆ្អិនរួចរាល់ហើយចំពោះម្ទេសនេះផងដែរនាងខ្ញុំដាក់ដើម្បីដេកូនៅក្នុងការថតឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត យល់យ៉ាងម៉េចដែរបងប្អូនចំពោះមុខមហោបមួយមុខនេះអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាន ទស្សនាវីដេអូមហោបរបស់នាងខ្ញុំនៅថ្ងៃនេះ